អូខេសួស្តីអ្នកនាងបាទវិលត្រឡប់មកវិញជាមួយនឹង Channel VTK Official អ្នកនាងទេបាទនៅថ្ងៃនេះផងដែរគឺខ្ញុំមកបង្រៀនចង្វាក់មួយចែកជូនអ្នកនាងគឺចង្វាក់រំវងនឹងហើយអ្នកនាងតោះជាមុនវងកុំឲ្យខាត់ PW តោះចាប់ដើមអ្នកនាងបាទជាមុនវងអ្នកនាងលេង snare ហើយបាសអូខេជាមុនវងយើងលេង snare ហើយបាសសិនបាទយើងដាក់តក់ធឹបធឹបធឹបតក់ធឹបធឹប ធឺបធ្វើចឹងអ្នកគ្នាមើលខ្ញុំលេងយឺតយឺតឲ្យអ្នកគ្នាមើលបាទតោះធឺបធឺបធឺបធឺបពេលអ្នកគ្នាលេងអ្នកគ្នាធ្វើធ្វើមាត់តាមបាទឲ្យយើងវាយទៅ វាអាចត្រូវនឹងឯអ្នកគ្នាអូខេតើទៅ ตึบตึบตึบសះម៉ៃបាទអ្នកគ្នាធ្វើមាត់អ่ะបាទតើអានេះ snare បាទអ្នកគ្នាអានេះបាសយើងដាក់តើធឹបធឹបធឹបធឹប មួយយឺតម្ដងទៀតបាទចាឥឡូវយើងមកបន្ថែមជាមួយនឹងអាឈិកឈិកនេះមួយទៀតបាទ head អាហ្នឹងគេថា close អានេះអានេះ head អា close high head អីគេហ្នឹងណាគ្នាតោះបន្តទៀតបាទ ជាមួយយើងបន្ថែមជាមួយនឹងអានេះមួយទៀតបាទយើងវាយដូចគ្រាន់យើង ដាក់បញ្ចូល គ្នាជាមួយនឹងអាឈិកឈិកនេះមកបាទជីកជីកជីកជីកជីកធ្វើយ៉ាងណាគ្នាញ៉ាំសាសម៉ៃបាទ គ្នាអ្នកគ្នាធ្វើយ៉ាងបាទអ្នកគ្នាមើលមកងាយងាយមែនតើជីកជីកជីកជីកជីកជីកឥឡូវខ្ញុំបិទធ្វើជាយឺតឲ្យអ្នកគ្នាមើលបាទ ធ្វើជាយឺតនឹងថ្ងៃណាគ្នាតាតាជាមើលធ្វើជាយឺតមើលយ៉ាងម៉េចបាទតើធឹបតើធឹបធឹបធឹបតើធឹបតើធឹបធឹបធឹប អូខេអ្នកគ្នាពេលយើងលេងដំបូងយើងអ្នកគ្នាគួរតែលេង3នឹងសិនណាមកកុំឲ្យកុំតន់អាចថែមអីផ្សេងផ្សេងទៀតព្រោះយើងលេងឲ្យស្ទាត់ដៃសិនណាអ្នកគ្នាអូខេយើងលេងឲ្យចាំចេះចាំចាំចំណាំបាទចំណាំថាវាជន់មិនជន់មិនឲ្យយើងចំណាំបានខ្លាំងសិនហើយចាំយើងលេងជាមួយនឹងអានេះហើយអានេះអូខេវាមានវាមានផ្សំផ្សំគ្នាជាច្រើនទៀតចង្វាក់រំពងនឹងឯអ្នកគ្នាអូខេ ឡើយខ្ញុំសាកវាយលឿនហ្មងអ្នកគ្នា អូខេយ៉ាងអ្នកគ្នាអ្នកគ្នាខ្ញុំសំណពរអ្នកគ្នា បាទដំបូងអ្នកគ្នាធ្វើតាពីនេះឲ្យចាំដៃសិនណាបាទនេះតើធឹបតើធឹបធឹបធឹបតើធឹបតើធឹបធឹបធឹបអូខេចឹងអរគុណច្រើនអ្នកគ្នាចឹងចាំជួបគ្នានៅវីដេអូក្រោយទៀតខ្ញុំនឹងប្រាប់ពីរបៀប roll បាទ roll roll វាអឺខ្ទង់ខ្ទង់ចង្វាក់វាហ្នឹងឯងអ្នកគ្នាចឹងចាំជួបគ្នានៅវីដេអូក្រោយទៀតបាទបងអ្នកគ្នាស្រឡាញ់មកក៏ដូចជា ពេញចិត្តនៅវីដេអូហ្នឹងបាទកុំភ្លេចបាទជួយចុច Subscribe ឲ្យ Channel របស់ខ្ញុំបាទម្នាក់មួយផងបាទហើយបើមានការបង្រៀនហ្នឹងខ្ញុំក៏មិនមែនចេះឲ្យខ្លាំងណាស់ណាដែរអ្នកគ្នាដោយសារតែខ្ញុំមិនមែនខ្ញុំអត់ទាន់មានគ្រូបង្រៀនហ្នឹងខ្ញុំមើលតាម YouTube មើលតាមអីដែរដូចតាគេដូចតែឯងហ្នឹងអ្នកគ្នាអញ្ចឹងខ្ញុំមានចេះតិចតួចអញ្ចឹងខ្ញុំឲ្យអ្នកគ្នាបង្ហាញឲ្យអ្នកគ្នាឃើញអញ្ចឹងអរគុណច្រើនបាទអញ្ចឹងចាំជួបគ្នានៅវីដេអូក្រោយទៀតបាយបាយ